ជំរាបសួរអៃដាមចា៎បាទជំរាបសួរជំរាបសួរចាអរគុណអៃដាមមានកិត្តិយសដែលបានអៃដាមចូលរួមនៅក្នុងកម្មវិធីវិទ្យការ CNC ដែលនៅក្នុងថ្ងៃនេះផងដែរនេះខ្ញុំក៏មានសំណួរទាក់ទងទៅនឹងការប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរយើងមួយចំនួននៅលើសង្គម Facebook ដែលមានការសាងសង់នៅប្រាសាទបុរាណខ្មែរស្រដៀងទៅនឹងប្រាសាទអង្គរវត្ត ដែលកំពុងតែមានការសាងសង់នៅក្នុងខេត្តបុរីរាមនៅក្នុងវត្តមួយនៅក្នុងប្រទេសថៃសម្រាប់មតិយោបល់របស់អាយដាមយកឃើញយ៉ាងណាដែរតកតងទៅនឹងព័ត៌មានដែលមានការប្រតិកម្មនេះចា៎បាទសូមអរគុណអ្នកសម្របសម្រួលហើយសូមអរគុណសូមប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដាន CNC ជាទីគោរពនិងជាទីរាប់អានជាការពិតណាស់ខ្ញុំក៏សូមអរគុណអ្នកដែលស្រឡាញ់វប្បធម៌ខ្មែរការពារវប្បធម៌ខ្មែរនេះគឺជាទឹកចិត្តរបស់ អឺប្រជាពលរដ្ឋរបស់កម្ពុជាប៉ុន្តែ ចំណុចនេះខ្ញុំមានចំណុច7ដែលត្រូវយើងយកមកពិចារណា ការចម្លងឬមិនចម្លងពេលនេះខ្ញុំមិនអាចនិយាយបានទេពីព្រោះអ្នកវិទ្យាសាស្ត្រកាលណានិយាយវាត្រូវការទៅដល់ទីនោះទៅទៅការទៅមើលឲ្យបានច្បាស់ថាតើគេចម្លងឬមិនចម្លងអាហ្នឹងវាជារឿងមួយដែលយើងទទួលយកការពិតទាំងអស់គ្នាគ្រាន់តែមើលរូបភាពបង្ហោះយើងមិនអាចយកជាការពិតទេ ចំណុច7ដែលខ្ញុំត្រូវឲ្យពិចារណាគឺទី1អឺយើងដឹងហើយថាប្រពៃណីនិងទំនៀមទម្លាប់របស់កម្ពុជានិងថៃឡាវភូមាប្រហាក់ប្រហែលគ្នាសឹងតែដូចគ្នាឧទាហរណ៍មានឥណ្ឌូនេស៊ីមួយទៀតឥណ្ឌូនេស៊ីទោះបីជាកាន់សាសនាមូស្លីមក៏ដោយគឺមានប្រាសាទប្រហាក់ប្រហែលគ្នានៅបូរូបូដួបាហ្គែននៅភូមា Green Ting នៅម៉ាឡេស៊ីដូច្នេះយើងត្រូវទទួលយកការពិតនេះ។ គឺមានប្រាសាទជាច្រើនដូចនៅសម្បូរព្រៃគុកហើយនៅអយុធ្យាក៏ដូចសម្បូរព្រៃគុកហើយនៅព្រំដែនកម្ពុជាជាមួយនឹងក៏ដូចគ្នាអញ្ចឹងវាប្រពៃនៃទំនៀមទម្លាប់ដូចវាដូចគ្នានេះដែលគឺធ្វើឲ្យមួយមួយទៀមទាយកភក្តីភាពទៅលើវប្បធម៌ប៉ុន្តែករណី7ដែលថៃមិនអាចទទួលយកហើយថៃមិនអាចលេបត្របាក់វប្បធម៌ឬក៏យកវប្បធម៌ខ្មែរទៅធ្វើជារបស់ខ្លួនឯងបានគឺចំណុច7 ទី1ទី1គឺយើងដឹងហើយថាថៃកើតពីណាមកថៃកើតចេញពីសុខោរតីសុខោរតីកើតនៅសតវត្សទី13អញ្ចឹងអង្គរវត្តកើតមុនអញ្ចឹងมันអាចទៅបានទេมันអាចទៅបានទេទី2ថៃដូរចេញពីថៃពីសៀមមកថៃនៅឆ្នាំ1930បើនៅឆ្នាំ1930ហើយមកដល់ពេលបច្ចុប្បន្ននេះយើងឃើញថាចម្លាក់ យើងអត់មានបានកសាងប្រាសាទអីថ្មីទេប្រាសាទទាំងអស់គឺសឹងតែកាត់កសាងសតវត្សទី9រហូតដល់សតវត្សទី12ដែលជាកម្ពុជាកំពុងតែអាណាចក្រហើយទី3ដែលជាបញ្ហាដែលយើងត្រូវគិតពិចារណាពិចារណាទាំងអស់គ្នាកុំបារម្ភឧទាហរណ៍ប្រាសាទព្រះវិហារកាលដែលខ្ញុំសូមបញ្ជាក់ប្រវត្តិសាស្ត្របន្តិចខ្មែរទៅមានអារម្មណ៍កាលពីដែល200ឆ្នាំ300ឆ្នាំមុន ដែលប្រទេសជិតខាងយើងចង់ហែកទន្លេមេគង្គជាពីរនេះយើងមានអធិបុលពីវៀតណាមនិងពីថៃពីវៀតណាមពីថៃហើយរហូតដល់គេយកខេត្ត4ដែលនៅតាមព្រំដែនរបស់យើងនឹងមានបាត់ដំបងពោធិ៍សាត់អីនឹងសៀមរាបមកដល់ឧត្តរមានជ័យអីហ្នឹងគឺយកមកអញ្ចឹងអតិពលនឹងបានជះប៉ុន្តែហេតុអីលេបអត់បានដោយសារវប្បធម៌គេអត់ដូចអត់ដូចចំណុចទី3នឹងទី4នឹងគឺស្អី តើមានសូម្បីតែរបាំរាជទ្រព្យដូចគ្នាបែបបាត់ប៉ុន្តែឲ្យថៃរំតាមបែបអប្សរាខ្មែរបានទេអត់បានទេដូចខ្សែភ្លើងឆក់អញ្ចឹងយកមើលគឺរំអត់ដូចទេរំអត់ដូចដាច់ខាតអត់ដាច់ខាតអប្សរានោះក៏អត់បានទេហើយអញ្ចឹងវាចឹងអូរំសារវ័នក៏អត់ដូចដែរអញ្ចឹងដោយសារអីដោយសារខ្មែរគឺជាអ្នកបង្កើតកាលណាបង្កើតគឺវាពេលដែលធ្វើកាយវិការវាចេញពីបេះដូងដូងអូឥឡូវភាសាព្រះវិហារ សារព្រះរាជាថៃកាន់កាប់យួនយើងឈ្នះនៅឆ្នាំ1962ដែលពីម្សិលមិញធ្វើបនកំណត់គម្រប់នៃជោគជ័យប៉ុន្តែហេតុអីបានភាសាព្រះរាជាមិនអាចយកទៅថៃគេសួរខ្ញុំគេថារឿងស្អីខ្មែរថាភាសាព្រះរាជាជារបស់អ្នកឯងបើសិនគ្រាន់តែផ្លូវឡើងពិបាកចង់ងាប់ហើយអានេះពីថៃមកស្រួលស្រួលចង់អីហ្នឹងស្រួលចង់អីហ្នឹងតើតើមិនគាត់ថាអានឹងជឿបងអ្នកឯងខ្ញុំមកប្រាប់ទៅវិញជំលើក3ចំណុច ព្រោះថៃគេចេះណាស់គេដើរ lobby អ្នកអាកាដេមិកទាំងអស់ពេលធ្វើសិក្ខាសាលានៅក្នុងខ្នាតអន្តរជាតិកាលពីឆ្នាំ2008ដែលរឿងភាសាព្រះវិហារខ្ញុំថាទី1តើមានមានថៃខ្មែរអត់អត់មានទេតែមានខ្មែរសរិនមានខ្មែរកម្ពុជាក្រោមអញ្ចឹងបានន័យថាខ្មែរខ្ញុំបាត់បង់ទឹកដីខ្ញុំមិននិយាយប្រវត្តិសាស្ត្រគឺអតីតកាលទី2 ទី2ថៃកើតក្រោយប្រាសាទព្រះវិហារទេអញ្ចឹងมันអាចคล้ายជារបស់អ្នកឯងបានទេទី3ដែលជាបញ្ហាសំខាន់បំផុតយើងដឹងហើយថាកាយវិការរាល់ចម្លាក់ទាំងអស់របស់យើងភាសាថៃអាចនិយាយភាសាខ្មែរបានស្ដាប់បានប៉ុន្តែខ្មែរស្ដាប់ភាសាថៃអត់បានទេដោយសារភាសាវាំងចម្លងពីខ្មែរសើតែទាំងអស់ ឥឡូវយកភាសាស្ដេចមកនិយាយដូចដូចបែបបាត់ព្រះករណាសូមប្រាប់ថ្វាយបង្គំស្អីស្អីទាំងអស់ហ្នឹងគឺសិទ្ធិភាសាខ្មែរយើងទាំងអស់អាហ្នឹងដែលយើងយើងចង់ថាមិនមិនអាចបានទេពីព្រោះចំណុចមួយទៀតដែលយើងត្រូវគិតគិតថាមិនអាចបានគឺវត្ថុបុរាណដែលថៃបានយកទៅគឺព្រោះដឹងហ្នឹងពួកខ្ញុំធ្លាប់បម្រើកងទ័ពខ្ញុំដឹងពី79គឺច្រើនណាស់ ដែលហូរទៅលួចលក់ទៅប្រទេសប្រសាទកាពីឆ្មាស្អីស្អីនឹងយកទៅលក់នៅប្រទេសថៃហើយយកទៅប្រទេសបារាំងយកទៅប្រទេសទី3ទី4ទៀតអានឹងដោយសារអីប៉ុន្តែសួរថាគេគេស្គាល់ថានឹងបោះថៃគេថាបោះកម្ពុជាបោះកម្ពុជាព្រោះអីព្រោះរចនាប័ទ្មវាបង្កប់នៅបេះដូងរបស់មនុស្សម្នាក់ម្នាក់អញ្ចឹងយើងយើងយើងយើងយើងយើងយើងត្រូវគិតកន្លែងហ្នឹងហើយចំណុចមួយទៀតដែលมันអាចធ្វើទៅបានมันអាចលួចហើយมันអាចកែបបាននោះគឺ រចនាប័ទ្មដែលធ្វើអំពីថ្មភក់ពីសម័យមុនគេធ្វើដោយកម្លាំងមនុស្សនិងកម្លាំងដំរីហើយនឹងរត់តែឥឡូវនេះគេស្ទូចអញ្ចឹងសម្រាប់អ្នកក្រអាចទៅមើលប្រទេសណាដែលធ្វើសុបនិមិត្តប៉ុន្តែអ្នកណាមានលុយមកធ្វើមកមើលនៅស្រុកខ្មែរពីព្រោះវាជារចនាប័ទ្មដើមហើយធ្វើនៅសម័យកាលពីសតវត្សទី10នៅសតវត្សទី11ទី12អានឹងចំណុចនោះអានឹងយើងគិតថាកុំព្រួយបារម្ភឲ្យសោះ កុំពួយបារម្ភឲ្យសោះមិនអាចទោះបីជាថៃគប់ពីចម្លងណាក៏ដោយក៏នៅតែបោះខ្មែរនៅតែមានតម្លៃពីព្រោះពេលវេលាដំណាក់កាលវាក្រោយគេធ្វើសំណង់រហូតដល់ទៅផ្ទះ200ជាន់300ជាន់ប៉ុន្តែមិនអស់ចាដែលនឹងគោវត្តឬក៏ពីរ៉ាមីតដែលមានកពស់ទាបប៉ុន្តែគេហេតុអីបានជាគេទៅមើលបន្តកតុយគ្នាក៏ដោយសារគឺដោយសារសម័យមុនវាមនុស្ស ហេតុអីក៏មនុស្សមានការរីកចម្រើនហេតុអីក៏មនុស្សបានសង់បែបនោះបានអានឹងដែលយើងចង់បង្ហាញនឹងប៉ុន្តែប៉ុន្តែស្អីដែលខ្មែរត្រូវខ្មែរត្រូវគិតត្រូវបើកបេះដូងខ្មែរត្រូវអានប្រវត្តិសាស្ត្រខ្លួនឯងត្រូវមានប្រវត្តិសាស្ត្រខ្លួនឯងដឹងដើម្បីឲ្យប្រជាជនខ្មែរនឹងកុំខឹងយកអារម្មណ៍ទៅខឹងយើងមើលឧទាហរណ៍ពីរ៉ាមីតពីរ៉ាមីតមានអាយុបងយើងច្រើនណាស់យើងមាន900ឆ្នាំទេ ពីរ៉ាមីតមុនគ្រិស្តសករាជបានន័យថា3000ឆ្នាំមុនគ្រិស្តសករាជបូកឥឡូវ2000ឆ្នាំទៀតវា5000ឆ្នាំប៉ុន្តែណាកូពីទៅចិនកូពីយកទៅដាក់នៅប្រទេសចិននៅអាមេរិកក៏កូពីទៅអអ្នកបងប្អូនដឹងហើយទូឡាហ្វែលបោះប្រាំងគេកូពីយកទៅដែរកូពីយកទៅដែរប៉ុន្តែសួរថាគេទាំងអស់សម្រាប់ប្រជាជនដែលក្រីក្រមិនអាច មកមើលតួ Affel បានគេអាចមើលស្រុកគេបានប៉ុន្តែអ្នកមានជីកបោះខុសមកមើលតួ Affel ប្រជាជនចិនដែលចង់មើលពីរ៉ាមីតអាដីសុបនិមិត្តមើលនៅប្រទេសចិនទៅតែបើចង់មើលពីរ៉ាមីតដែលមានទេពកោសលតាំងពីសម័យមនុស្សមិនទាន់ចិនមិនទាន់ចេះស្លៀកខោចិនមិនទាន់មានផ្ទះប៉ុន្តែនៅអេស៊ីបគេធ្វើពីរ៉ាមីតបានអញ្ជើញមកអេស៊ីបមកអេស៊ីបអានោះវាវាត្រូវយើងត្រូវត្រូវចឹង យើងទៅទៅថាគ្មានស្អីដែលបិទបាំងតរទៀតទេប៉ុន្តែប្រវត្តិសាស្ត្រត្រូវតែអានអានយ៉ាងម៉េចអានដើម្បីឲ្យប្រជាជនយើងយល់ឲ្យប្រជាជនយើងដឹងឲ្យប្រជាជនយើងឮឲ្យប្រជាជនយើងបានស្គាល់នៅអ្វីអញ្ចឹងហើយបានរាជមនុស្សភាចាប់ផ្ដើមកសាងនិងសរសេរប្រវត្តិសាស្ត្រដើម្បីទុកឲ្យមនុស្សចំនួនក្រោយព្រោះប្រវត្តិសាស្ត្រនឹងវាដឹងទោះបីជាយ៉ាងម៉េចក៏ទោះអ្នកឯងថាមកជើងបងឯងប៉ុន្តែអត់អាចកាយកប់ត្រឡប់ធៀបបានទេអញ្ចឹងយើងមើលប្រវត្តិសាស្ត្រនឹងយ៉ាងម៉េច តេយ្យជនជាតិតៃមកពីណាមកពីគុនមិញជាមួយមកពីខាងតំបន់នោះចុះមកនៅសម័យដែលមានអំណាចខ្លាំងហ្នឹងគឺនៅសម័យដែលពួកចិនឬពួកម៉ុងហ្គោលពួកពួកម៉ុងហ្គោលបុកចូលមកហើយវាយដណ្ដើមយកប៉ុន្តែអ្នកអាចដូរឲ្យបានប៉ុន្តែវប្បធម៌ អាចដូរបានប៉ុន្តែចម្លាក់ឬក៏ជារចនាបថរបស់ជាតិសាសន៍មួយមួយមិនអាចដូរបានទេមិនអាចដូរបានទេទោះបីយើងឃើញហើយឃើញខំដោយខំរំវងដោយខំរំក្បាច់ក្តៅខំរំអប្សរាដោយរំអត់ដូចខ្មែរទេសូម្បីតែឡាវមករៀនស្រុកខ្មែរហ្នឹងហើយបកទៅវិញក៏រំមិនដូចដែរព្រោះអីបាទព្រោះវាជាជាអាមួយចិត្តពីបេះដូងអាមួយការពីហាត់រៀនយើងមើលអប្សរារបស់ខ្មែរយើងអប្សរារបស់ អាដេញថៃមានទេអត់មានទេទោះបីឯកឋានអង្គរវត្តទៅយកពួកអត្រានឹងកោកោតូចនៅបាយ័នមៀកពាន់ប្រាសាទពធីស្រីអញ្ចឹងសួរថាតើថៃអាចថានឹងរបស់ខ្លួនឯងបានទេអាចថាខ្ញុំបានចម្លងប៉ុន្តែដើមរបស់គេនៅកម្ពុជាអូអត់អត់អាចដូចបានទេអត់អាចដូចបានទេអត់អាចដូចបានទេចាចាសូមស្វាគមន៍មកកាន់វគ្គជាបន្តនៅក្នុងវគ្គចុងក្រោយរបស់កម្មវិធីវេទិកា CNC ដែលយើងនឹងមានសំណួរចោទសួរទៅដល់ឯកឧត្តមសភាចាសុ បន្តទាក់ទងទៅនឹងប្រធានបទរចនាបទខ្មែរនិងការលើកចម្លងដែលយើងនឹងជួយជាមួយនឹងអាយដាមបន្តជំរាបសួរចាបាទបាទជំរាបសួរបាទបាទ ចាអរគុណអាដាមបណ្ឌិតនៅក្នុងនោះដែរសំណួរចុងក្រោយពីកម្មវិធីនេះខ្ញុំក៏មានសំណួរចង់ដឹងអំពីថាតើបើសិនជាមានការសាងសង់នៅប្រាសាទរបស់កម្ពុជាដែលជាម្ចាស់នៃប្រាសាទអង្គរវត្តហ្នឹងនៅប្រទេសថៃតើតើកម្ពុជាមានទូនីតិដើរលើយន្តការណាខ្លះដើម្បីទប់ស្កាត់នៅគម្រោងសាងសង់បែបនេះនៅក្នុងប្រទេសថៃចា៎បាទយើងខ្ញុំផ្នែកនេះខ្ញុំ នៅតែបើកបេះដូងចំហដែរទេគឺថាបើគេសានសងក៏សានសងទៅមិនបញ្ហាទេសំខាន់យើងធ្វើរឹកខ្លួនឯងឲ្យវាលយប៉ុន្តែបើបើយើងចង់ប្តឹងតវ៉ាយើងមានចំណុច3សំខាន់ហើយក្នុង3យើងមានថែម4ទៀតវាទាំងអស់7ទី1យើងដឹងហើយថាអង្គរវត្តជាបេតិកភណ្ឌរបស់មនុស្សពិភពលោកដែលមានអង្គការ UNESCO ដើរតួនាទីសំខាន់អញ្ចឹងយើងអាចប្តឹងទៅអង្គការ UNESCO ដែលមិនអាចបើយើងចង់ប្តឹង ទី2យើងធ្លាប់មានបទពិសោធន៍ហើយដែលថៃយកព្រះវិហារយើងប្តឹងទៅឡាអេទៅតុលាការឡាអេយើងអាចតតាំងក្នុងចុងក្រោយមកខ្ញុំបានសរសេរសភៅនឹងមួយកាលឆ្នាំ2008សភៅនឹងបានដើរតួនាទីសំខាន់ណាស់ស្ដីអំពីការបកស្រាយនៅក្នុងឡាអេនឹងទី3ទី3ទី3ថៃជាសហគមន៍អាស៊ានជាសមាជិកនៃអង្គការសហប្រជាជាតិ យើងអាចប្រើរូបមន្តទាំង3ហ្នឹងហើយថៃមិនអាចធ្វើបានទេប៉ុន្តែសម្រាប់ខ្ញុំសម្រាប់ខ្ញុំខ្ញុំថាបើគេ copy គេជួយផ្សព្វផ្សាយឲ្យយើងជាការល្អពីព្រោះជា marketing ជាទីផ្សារដ៏ធំសម្រាប់យើងសម្រាប់យើងវិញប៉ុន្តែយើងត្រូវធៀបខ្លួន7ចំណុចទី1ត្រូវបង្កើតផលិតផលក្នុងស្រុកឲ្យបានឲ្យកាន់តែច្រើនគុំគុំយើងយើងមានអារម្មណ៍យើងឈឺណាយើងហូបរបស់គេហូបបន្លែគេហូបសាច់គេហូបទឹកដោះគោរបស់គេ មិនក៏មិនចុកចាប់ផងចំណុចទី1ចំណុចទី2គ្រាន់តែនាយករដ្ឋមន្ត្រីថាទិញអីក្តាមរៀបចំក្តាមមឈូសទៅដឹកក្តាមមឈូសពីគេ3000ក្តាមមឈូសអានឹងមិនឈឺចាប់ផងទេមិនឈឺចាប់ផងទេអានឹងក្តាមមឈូសគ្រាន់តែឈូសអាចចេញនឹងធ្វើពីក្រុមប្រាកេនឹងអាកន្លែងនេះខ្ញុំខ្ញុំខ្ញុំខ្ញុំខ្ញុំទប់ប៉ុន្តែ CNC ឈូសសួរចំណុចនេះខ្ញុំទប់អត់បានហ្មងវាត្រូវតែធ្វើមកអានឹងធ្វើចេញពីនឹងរឿងអីទៅទិញ លក្ខីខ្មែរធ្វើបានបន្លែខ្មែរធ្វើបានមិនក៏មិនធ្វើវាក៏មិនឈឺផងមិនក៏មិនឈឺចាប់អាឡៃហ្នឹងអាឡៃហ្នឹងអាហ្នឹងចំណុចទី3ចំណុចទី3ដែលខ្មែរត្រូវខំខ្មែរជាម្ចាស់វប្បធម៌ខ្មែរត្រូវបង្ហាញតាមរយៈអីតាមរយៈចម្លាក់តាមរយៈមហោបហាតាមរយៈខ្មែរទៅណាមកណាគឺទៅស្ពាយរបស់ខ្លួនកុំអាដេញទៅស្ពាយ LV ស្ពាយអាដេញអាដេញអាវ នេះកពើទៅអួតប្រាប់គេឲ្យដល់ពេលខ្មែរអត់មានទៅជួអប្សរាទៅស្ពីកម៉ាទៅបងកកម៉ាយកទៅឲ្យគេក៏ដូរអំពីអង្គរវត្តជួយផ្សព្វផ្សាយអានឹងបើវាត្រូវ YouTube មានស្អីមានផ្សព្វផ្សាយអានឹងគេថាវាណាក៏ក៏យល់ដែរអំពីប្រវត្តិសាស្ត្រខ្មែរថាជារបស់ខ្មែរប៉ុន្តែយើងបានធ្វើនៅយើងអត់ទាន់បានធ្វើធ្វើបាននៅមានកម្រិតនៅមានកម្រិតចំណុចមួយទៀតយើងចេះតែមោទនភាពមោទនភាពត្រូវយ៉ាងម៉េច យើងត្រូវចាប់ផ្ដើមយល់ពីខ្លួនសមត្ថភាពរបស់ខ្លួនដែលជាកន្លែងបតិកភណ្ឌពិភពលោកជាកន្លែងដ៏អស្ចារ្យយើងបង្ហាញពីព្រោះគេមកមើលកម្ពុជាច្រើនណាស់ប្រទេសណាក៏ដែរយើងចាប់ផ្ដើមពេលគេចុះពីលើយន្តហោះឲ្យរូបអប្សរាគេមួយឬក៏ឆ្លាក់រូបអង្គរវត្តឲ្យគេមួយដល់ជាអនុស្សាវរីយ៍ឲ្យគេចូលដល់អូតែលផ្កាយ5បើគេមិនទាន់បានពីផ្លែយន្តហោះគេមកតាមផ្លូវឡានចូលដល់អូតែលបកគលឲ្យគេមួយ អីដែលជាដួងព្រលឹងរបស់យើងផ្សព្វផ្សាយទៅអានឹងគេពេលដែលគេទៅដល់គេចាប់ផ្ដើមឃើញរូបមកពីណាមកពីកម្ពុជាអានឹងហើយដែលយើងជួយផ្សព្វផ្សាយទោះបីជាថៃខំធ្វើមិនក៏ទៅមិនរួចដែរទៅមិនរួចតែខាត់មិនរួចតែខាត់ប៉ុន្តែឲ្យយើងកុំដេកខឹងគេដេកមើលគេស៊ីរបស់គេហើយមិនត្រឹមតែប៉ុណ្ណោះទៀតមោទនភាពឲ្យគេទៀតផ្សព្វផ្សាយផលិតផលឲ្យគេទៀតមានដឹងទេមានដឹងទេកន្លែងហ្នឹងកន្លែងហ្នឹង គ្រាន់តែគោយន្តមកបាត់គោអស់លីងបាត់កបីអស់លីងនាំគ្នាប្រើជីគេប្រើពូគេមិនក៏មិនឈឺចាប់ផងកន្លែងហ្នឹងអាហ្នឹងយើងយើងយើងត្រូវតែខំជួយទាំងអស់គ្នាដើម្បីផលប្រយោជន៍សង្គមរបស់យើងខ្ញុំខ្ញុំនិយាយនេះកន្លែងខ្លះខ្ញុំទុកមិនបានទុកមិនបានតោះយ៉ាងម៉េចត្រង់ថាចេះតែពីមោទនៈចុះមោទនៈឡើងប៉ុន្តែខ្លួនបានរៀបចំខ្លួនហើយឬនៅរៀបចំខ្លួនហើយឬនៅដើម្បីអីកាលណា ទឹកដែលហូរពីលើពីក្រោមឡើងលើវាត្រូវហូរពីលើចុះក្រោមអញ្ចឹងការនីវ៉ូវាស្មើគ្នាវាអត់ហូរទេអញ្ចឹងកាលណាយើងមានរបស់របរយើងស្មើគ្នាដែរគេគេគេទទួលយើងច្បាស់ណាស់ព្រោះយើងជាម្ចាស់ទ្រព្យម្ចាស់ទ្រព្យប៉ុន្តែយើងបានដើរតួជាម្ចាស់ហើយឬនៅសូម្បីតែអប្សរាក៏ទិញពីគេមកសូម្បីអាថងយួនក៏ទិញពីគេមកកាលណាយើងត្បាញសូត្រខ្លួនឯងកាលណាយើងឆ្លាក់រូបអប្សរាខ្លួនឯង អាហ្នឹងយើងយើងយើងចង់បង្ហាញអាហ្នឹងរបស់យើងពេលគេចូលមកដល់គាត់ចុះពីលើយន្តហោះមកមានអប្សរារំទទួលភ្លាមអប្សរាវាមានច្រើនណាស់មាន1800អប្សរាអញ្ចឹងម៉ូតទាំងអស់យើងត្រូវឆ្លាក់រូបអប្សរាពេលដែលគេចុះមកអ្នកឯងចង់ស្លៀកពាក់អប្សរាមានសម្លៀកបំពាក់ឲ្យគេស្លៀកពាក់អញ្ចឹងទោះបីជាថៃខំបកាយចនាក៏ទៅមិនរួចដែរទៅមិនរួចដាច់ខាតយើងឃើញចិនកូរ៉េចុះភ្លាមទៅដល់ភ្លាមចង់ធ្វើស្ដេចកូរ៉េគេភ្លាមពាក់ឲ្យយកលុយយើងបានទៀត អានឹងគេហៅទេសចរសុបនិមិត្តយើងទៅរៀបចំហើយខ្ញុំនិយាយទេមិនខ្ញុំមិនរៀបចំទេខ្ញុំបានរៀបចំហើយប៉ុន្តែវាព្រោះថានេះមិនមែនជប់ទេធ្វើយើងបានប្រឌិតរូបអប្សរាហ្នឹងឥឡូវបានជាង900អប្សរារួចទៅហើយហើយនៅខាងមុខនេះយើងនឹងរៀបចំសម្ភារបំពាក់អប្សរាដើម្បីដាក់សារៈមន្ទីរហើយឲ្យគេមើលហើយឲ្យគេស្លៀកពាក់ហើយបើចង់ថតជាមួយអប្សរារស់យើងរៀបចំនារីខ្មែរយើងឲ្យមានការឲ្យនារីខ្មែរយើងមានការងារធ្វើយើងចង់ឲ្យ ចាស់ចាស់ដែលគាត់ធ្លាប់តបាញ់ទេចំណេះដឹងនឹងមកឲ្យយុវជនជំនាន់ក្រោយកុំអាដេញម្នាក់ម្នាក់ប្រើសិទ្ធអ៊ីណារបស់បរទេសឲ្យចេះតមោទនភាពជាតិខ្មែរផឹកវីស្គីភ្លេចទឹកថ្នោតជូរផឹកស្រាគេភ្លេចស្រារបស់ខ្មែរអានឹងយើងយើងត្រូវមើលខ្លួនឯងបើយើងចង់មោទនភាពចឹងវាត្រូវតែស្អីក៏ជារបស់ខ្មែរដូចជប៉ុនផ្លែប៉ោមដូចគ្នាប៉ុន្តែប៉ោមជប៉ុនគឺលក់5ដុល្លារប៉ុន្តែប្រជាជនគេញ៉ាំព្រោះគេចង់ជួយផលិតផលគេ ហើយយើងអត់ចឹងទេយើងអត់ចឹងទេខោកច្រើនហើយល្អយករបស់ខ្លួនឯងសិនចេះកង្វល់ចេះកង្វល់ចុះអញ្ចឹងយើងត្រូវមើលខ្លួនឯងនៅពេលណាដែលយើងចង់មោទនភាពមិនមែនគ្រាន់តែមោទនភាពប៉ុណ្្នឹងទេយើងត្រូវប្រើរបស់យើងយើងឲ្យតម្លៃរបស់យើងពេលតែគេពេលទៅទៅលេងស្រុកគេយើងមិនមែនយកនំអាដេញ គេហៅថាហេពីបោស្ដីទៅឲ្យគឺយើងត្រូវយកកសែងសោតទៅឲ្យយើងត្រូវឲ្យយកអាដែងស្អីដែលជាដួងព្រលឹងរបស់យើងជាអប្សរាក្តីជាអាដែងរូបតព្រំ ក្តី ជារូបប្រាសាទបាយ័នស្អីហេតុអីបានបាយ័នបញ្យល់គេថាកម្ពុជាគឺជាប្រទេសស្នាមញញឹមទាំងអស់ហ្នឹងដែលវាធ្វើឲ្យអ្នកឯងទៅគេហៅថាពេលអ្នកឯងមកកម្ពុជាអ្នកឯងនឹងចង ចាំកម្ពុជានៅស្នាមញញឹមកុំឲ្យពេលគេទៅគេភ្លេចយើងឬក៏គេគេថា good bye forever មិន see you again ត្រូវទៅទៅទៅជួបមកវិញអារ៉ៃហ្នឹងដែលខ្ញុំខ្ញុំចង់អញ្ចឹងយើងទាំងអស់គ្នាគ្មានអ្នកណាជួយខ្មែរទេវាទៅតែខ្មែរទាំងអស់គ្នា18លានអ្នកម្នាក់លើបន្តិចខ្មែរយើងអស់ចាណាស់ពេលទៅណាមកណាពេលយើងទៅធ្វើការណាក៏ដោយយើងត្រូវបង្ហាញអំពីវប្បធម៌របស់យើងទៅពេលដែលយើងជួបជុំគ្នាយើងយ៉ាងហោចណាស់យើងគ្មានលុយកាក់យើងយកអប្សរាទៅដោតនៅកប៉ៅអាវគេមួយភ្លាម គាត់ថានេះគឺជារបស់យើងតើអ្នកណាទៅបង្ហាញអីអូថៃទៅដោតដោតវិញបានព្រោះមានក្របមានប្រាសាទណាដែលធ្វើពីអប្សរានៅអានេះអយុធ្យាដូចសបោព្រៃគុកមានរូបអប្សរាណាបើអ្នកហ៊ានអោតដោតអប្សរាខុសលើអ្នកឯងឥឡូវបន្លំរបាំរាជទ្រព្យប៉ុន្តែអ្នកនិយាយថារបាំអប្សរាអ្នកនិយាយរបាំរាជទ្រព្យបើនិយាយពីរបាំអប្សរាអ្នកខុសព្រាមខុសយ៉ាងម៉េចអ្នកមានអប្សរាដែរអត់មានផងអត់មានផងអញ្ចឹងចឹងឡើយហ្នឹងវា ថ្ងៃនេះពុកលោកពុទ្ធព្រំឥឡូវនេះមួយទៀតខ្ញុំទៅជួបនៅស្ថានទូតថៃក៏ដូចដែរគេមានដាក់រូបជ័យវរ្ម័នទី7នៅកន្លែងជួបជាមានរូបថតនឹងទៀតប៉ុន្តែយើងក៏បារម្ភគេជួយផ្សព្វផ្សាយឲ្យយើងហើយបានស្ដាច់គេខ្សោយបានយកស្ដាច់យើងធ្វើម្ចាស់ហើយប៉ុន្តែឥឡូវវិញក៏យើងខ្សោយជាងគេយើងទៅរៀនពីគេកុំខឹងគេទៅរៀនពីគេយល់ពីគេដើម្បីឲ្យដឹងអីដើម្បីឲ្យឈានទៅមុខឲ្យคลายទៅជាគេហៅថាម្ចាស់ជោគទវិស្នាជួយប្រទេសរបស់យើងកុំអត់អីខឹងគេ ខឹងគេស៊ីបោះគេខឹងបោះគេផឹកស្រាបោះគេផឹកអាសុំបីតាទឹកកំប៉ុងផឹកបោះគេទៀតមិនខឹងផងទៅយកអានឹងមកខឹងយកអានឹងមកខឹងបាទបាទបាទបាទ ចាអរគុណឯកឧត្តមដែលសារតែពេលវេលាយើងមានកំណត់ហើយក៏សូមអរគុណការចូលរួមរបស់ឯកឧត្តមនៅក្នុងការបកស្រាយទាក់ទងទៅនឹងបញ្ហាមួយចំនួនដែលកើតមានឡើងនៅពេលបច្ចុប្បន្ននេះចាអរគុណឯកឧត្តមសម្រាប់កិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធី CNC នេះដែលសារតែពេលវេលាមានកំណត់សូមអរគុណនិងសូមជម្រាបលាឯកឧត្តមត្រឹមតែប៉ុណ្ណេះផងអាចារ្យអរគុណ